ឪពុកម្ដាយទូទៅមិនចង់ឲ្យកូនស្រីរៀនសូត្រឲ្យជ្រៅជ្រះនឹងគេទេព្រោះខ្លាចបែកឆ្វេងចេះអានសម្បត្តិចេះសរសេរសម្បត្តិឆ្លងឆ្លើយជាមួយនឹងអតីតក្មេងៗកំឡោះកំឡោះទើបសាលាទាំងមូលគ្មានសិស្សស្រីតែពេលនេះឪពុកម្ដាយឯងទាំងពីរផ្ដល់ឱកាសឲ្យឯងហើយ ប្រឹងប្រែងទៅ មេរៀនណាដែលមិនជល់ពឹងពាក់គេឯងឲ្យជួយក៏បានទើបឆាប់ចេះ ខ្ញុំមិនចង់ឲ្យក្រពុំគិតអញ្ចឹងសោះយើងរៀនជាមួយគ្នាខ្វះខាតអីអាចជួយគ្នាបានតាខ្ញុំចិត្តមិនចង្អៀតដូចជាក្រពុំទេឈប់និយាយតែមិននិយាយមិនតាបើគ្នាស្អំនឹងដល់ឆ្អឹងនោះឯងនឹងកំពុំធៀបអីទៅបានជំត្រូវគ្នាសោះអញ្ចឹងឯងប្រយ័ត្នស្អំពុបលើណាគ្នានឹងជាពុបលើ គ្មានទេនិមិត្តកុំថាឡាយការពិតសុំឲ្យតែយល់សពក៏គ្មានដែរ ហេតុអីបានជាឯងសត្រូវស្លាប់រស់យ៉ាងនេះឯងពយល់គ្នាផងមើលឯងមិនឃើញទេហ៎រឹកឆ្មាំងឆ្មៃរបស់នាងនោះធ្វើមើលតែគេទាំងអស់គ្នានឹងមិនដល់ខ្លួនណែឬក៏ឯងលួចឆ្លាញ់នាងនោះរហូតមើលមិនឃើញសោះនៅកំហុសខុសឆ្គងរបស់នាងនិយាយបានតែឈួតស្អប់គេមកយឹតគ្នាឯងនេះទៅវិញ គ្នាមិននឹងហ៊ានបាននាងនោះមានគេតាមជាប់រហូតអ្នកណាតាមអ្នកណាអ្នកប្រុសប្រុសអីចេះនិយាយដើមគេមើលតែមនុស្សស្រីត្រូវចំណុចនាងហើយកងានសួរចង់ច្បាស់តែមើលខ្លួនឯងទៅ ក្រពុំនាងមិនតន់ឆ្លើយតបនឹងខ្ញុំសោះថ្ងៃនេះឆ្លើយមិនរួចទេប៉ណ្ណឹងសិនចាចាំថ្ងៃក្រោយចាំបន្តទៀតសួរអ្នកចង់ឆ្លើយទៅបានផលល្អបងមនោបងគួត ជ្រើសរើសយកអ្នកដែលស្ម័គ្រចិត្តលើសំណួរបងបងមិនក៏មិនសួរខ្ញុំខ្ញុំចាំតែឆ្លើយតាអ្នកដែលមានត្រូវឆ្លើយ មិនមែនខ្ញុំទេកងានសួរគឺស្ងួនអាណោះប្រុសប្រុសគេចេះយល់ចិត្តគ្នាប៉ុណ្ណឹងចុះមនុស្សស្រី អីក៏រឹងរូសម្លេះអេជប់សិន ឲ្យសិនបានតិចណាលេងណាធុញណាបាញ់ញៀនខ្ញុំអីតិចបងកំឡោះញៀនខ្ញុំប៉ះនឹងក្រមុំជ្រួតជ្រោយទៅពីត្រីជាតិនេះកញ្ញាសុខនាងធ្លាប់ឲ្យមេរៀននេះញឹកញាប់ទៅនោះមិនក៏មិនយកអនុវត្តខ្លួនឯងវាឆាប់បាត់ប្រយោជន៍ជាងឈប់យកគំនិតដេកដួលអារម្មណ៍ជាមួយនឹងមនុស្សដែលគ្មាននិស្ស័យជាមួយយើងទៅវាមិនបានផលទេ មិនក៏ថាមិនបានបានគេអង្គុយគៀកកាយសារមុតផ្អែមល្ហែមយ៉ាងនេះចេះធ្វើទៅរួចអត់ខ្មាស់ឈ្មោះសំតែរំទុំ ជាអ្នកមានមារយាទមិនគួរសោះមកឆ្លៀតរៀនគៀនកោះមាត់អូមាត់ស្ទឹងលៀតត្រដាងពីបេះដូងថ្លើមប្រមាត់ ស្ងាត់ស្ងាត់អញ្ចឹងសោះពិតជាទុំមុនសគិលមែន ផ្កាក្រពុំសំតែមាន ខ្លាំងអឺផ្កាអីទៅណោះអាសោច្រាស់ខ្យល់យ៉ាងនេះសបិនយើងនឹងធ្វើឲ្យឯងស្គាល់ស្មារតីយើងថ្ងៃណាមួយមិនខានឡើយឥឡូវឡាឈ្ងុយដល់ហើយមើលមកចាណាចាណាហើយមកខ្ញុំបន្តិចមកហីទៅណាឲ្យម្នាក់មកឲ្យម្នាក់មកចាច់គ្នាចាច់គ្នានោះទៅខាងនោះខ្លះទៅអរគុណអរគុណចាញ់ហើយចាច់គ្នា មើលហុចមើលក្តារខ្លះមកឆែកទៅអត់ទេបងឆែកខ្លួនអញទៅឆែកទៅមិនអីទេតែទៅសុំម៉ែណាណៃតែចម្រើនទៅជន់លោកគួរណៃមកមកយកគេយល់តែសុបាយចឹងហើយធម្មតាទេអានេះគេដល់សុបាយណាស់ណៃទៅម្ដងលីឆែកទៅឆែកទៅអត់ច្រើនណាស់មកស្អីណាបាច់ទៅ សាច់នេះឆ្ងាញ់ណាស់ចែកហើយចែកហើយមិនឃើញឆៃប្រមាណផងកងានសួរឆ្អែតហើយបានគាត់ម្លេះមកឆ្អែតសាច់នេះឬមួយក៏ឆ្អែតចិត្តឬក៏ស្បែកខ្ញុំណាស់មិញអត់គាត់ណាស់មិនសម្លាញ់លាប់មែន យកទៀតទេយកទៀតទេអើគ្នាមកតតានេះណាសាយច្រើនណាហេច្រើនណាមកមកមកមកខ្ញុំពីនេះណាអូមើលឲ្យសាច់អស់គ្នាប្រាស់មើលសាច់អីហាត់តិចមើលអមអើណែមកមកមកមើលស្អីតោះចាប់ដើមយើងចាប់ដើមហ៎មក មានអីនេះឯងដល់នេះដែរមកមកមកមកចាំមើលអ្នកណាឈ្នះអូកាច់ទៅទំនៀមអូកាច់កាច់កាច់ទៅកាច់ប្រមាណប្រមាណប្រមាណប្រឹកប្រឹកប្រឹកប្រឹកប្រឹកប្រឹកប្រឹកអាយ៉ាឈ្នះឈ្នះឈ្នះឈ្នះអស់ចាមែនអស់ចាមើលមើលមើលមានអ្នកណាហ៊ានទៀតទេអើអូចាប់មកប្រឹកលៀមទៅ អត់មានណាហ៊ានទេមើលមានណាហ៊ានទេអ្នកដែលមានកម្លាំងខ្លាំងក្លាជាងគេនៅក្នុងលបែងភ្នាល់កាច់ដៃនេះគឺសេដ្ឋីបុតសុមិនមានអ្នកណាហ៊ានប្រកួតប្រជែងទៀតទេបើមានសូមអញ្ជើញសេដ្ឋីបុតយើងស្វាគមន៍ជានិច្ចចាំមិនដែរមានណាហ៊ានទេមានណាហ៊ានទេហ៊ានទេហ៎ចាំមិនហ៊ានទេយ៉ាងម៉េចហ៊ានទេហ៊ានទេ ដូចហ៊ានឯងទេខ្ញុំហ៊ានទេគ្នាក៏ហ៊ានដែរហ៊ានហ៊ានប្រគួតហ៊ានអត់ឃើញតែខ្សឹបខ្សៀបគ្នាគ្មានអ្នកហ៊ានអិនមុខសោះបានន័យថាអស់អ្នកមានសមត្ថភាពហើយមែនទេដូច្នេះអាចប្រកាសអ្នកឈ្នះបានហើយឈប់សិនមានតែអីយ៉ាងម៉េចមានរឿងមិនយកជាការបានទេនៅមានម្នាក់ទៀត ពុំបងហ្នឹងហ៎ម្ដងនេះក្រពុំខ្ញុំនេះសុំឈរជាអ្នកកាន់កម្មវិធីម្ដងព្រោះដូចជាមិនទុកចិត្តចំពោះការប្រកួតកន្លងមកប្រហែលអ្នកឲ្យពិន្ទុទទួលសំណុកសុកបានហើយមើលទៅมันគួរឲ្យជឿសោះថាមនុស្សទាំងវងបែបនេះបែរជាចាញ់មនុស្សម្នាក់ដែលមិននឹកស្មានសូមឲ្យមានកិត្តិយសបណ្ដោះអាសន្នសិនចា មិនទាន់ផ្ដាច់ព្រាត់ទេបើមានជើងខ្លាំងណាមួយមកដណ្ដើមជ័យជំនះបានអ្នកប្រុសសុបិនត្រូវផ្ទេកិត្តិយសបណ្ដោះអាសន្នរបស់អ្នកប្រុសនោះមកបំពេញសិទ្ធឲ្យអ្នកឈ្នះពេញម្ដងហើយប្រកួតដាច់ព្រាត់ម្ដងនេះខ្ញុំនឹងមានរង្វាន់យ៉ាងស័ក្តិសមបំផុតសម្រាប់អ្នកដែលចាញ់គឺនៅខាងនោះ យើងទាំងអស់គ្នាបានឃើញហើយរង្វាន់សម្រាប់អ្នកចាញ់គឺកញ្ញារុះស្រស់ម្នាក់នេះតែរង្វាន់សម្រាប់អ្នកឈ្នះអឺដូចជាមិនទាន់ឃើញសោះតើអ្នកឈ្នះបានរង្វាន់អ្វីជាប្រយោជន៍ចាស់អ្នកឈ្នះចង់បានរង្វាន់អីអ្នកប្រុសសុបិនមានសំណងបងមកចាស់ ធីនឹងហើយខ្ញុំសម្រេចថានឹងជូនតាមសំណុំពរអ្នកប្រតិជនល្អពាក្យពិតជាកិត្តិយសមនុស្សគេយកសម្ដីរីឯដំរីគេយកភ្លុកអ្នកទាំងអស់គ្នាស្ដាប់ឮហើយនេះជាសម្ដីរបស់អ្នកនាងក្រពុំអ្នកចូលរួមគ្រប់គ្នានៅទីនេះជាសាស័យសូមអរគុណ ចំពោះចិត្តទូលាយរបស់បុត្រីសទ្ធិរូបស្រស់ម្នាក់នេះដូច្នេះអ្នកនាងចាំស្ដាប់នៅរង្វាន់ដែលជាសំណូមពររបស់ខ្ញុំហ៎រង្វាន់អីមែនហើយត្រៃឆាប់និយាយទៅមើលហើយឆាប់និយាយទៅនិយាយទៅបានស្អីទៅដូច្នេះរង្វាន់សម្រាប់អ្នកឈ្នះគឺត្រូវលើសអ្នកចាញ់មួយកម្រិតខ្ញុំគិតថាត្រូវជ្រើសរើស យន្តរីណាដែលមានរង្វង់មុខពោពេញទៅដោយប្រាជ្ញាឆ្លាតវៃពូកែទាំងវោហាពណ៌រលើប្រលងគួរឲ្យចង់ស្រុកខ្លាំងរូបសម្រស់ប៉ុណ្ណឹងកញ្ញាម្នាក់នេះគឺត្រយោថ្ពាល់មកប្រគល់ជារង្វាន់សម្រាប់អ្នកឈ្នះមិនថាគេឬក៏ខ្ញុំស័ក្តិសមបំផុតគឺអ្នកនាងក្រពុំជាអ្នកកាន់កម្មវិធីនេះឯង ហ៊ានស៊ីគឺហ៊ានសងយើងមិនលេបសម្ដីឡើយតែឯងឬក៏ជឿចាប់ដើមភ្លាមតែ ត្រូវផ្ដួលគូប្រកួតនៅលើកទី3ចាប់ដើមភ្លាមទៅ លើកទី3គឺផ្ដាច់រដ្ឋប្រឡាំងប្រឡាំងប្រឡាំងប្រឡាំងប្រឡាំងទៅប្រឡាំងបោះចាច់គេប្រឡាំងប្រឡាំងខំខំសបិតខំខំទៅខំទៅកាច់ទៅសបិតកាច់ទៅកាច់ទៅកាច់អស្ចារ្យណាស់អស្ចារ្យណាស់អូនសបិតបាត់ខ្លាំងអូនបាក់អូនមែនទំរើអរគុណចំពោះស្នូលទាំងដៃអបអសាទរក្នុងជ័យជំនះរបស់ខ្ញុំចំណែកអ្នកនាងក្រពុំក៏ដឹងដែរថា អ្នកដែលឈ្នះត្រូវទទួលរង្វាន់អីលបែងតែងចាញ់តែងឈ្នះចំនួនមានថ្ងៃចំណេញក៏គង់មានថ្ងៃខាតចេះឯងឲ្យក្រែងចេះគេកលាអុកដាក់ខុសមួយកលាគឺប្រក់ស្និតអញ្ចឹងម្ដងនេះនាងចាញ់ខ្ញុំធុនណាស់ក៏គង់ នាងមានគំនិតអាក្រក់ចង់បំបាក់មកខ្ញុំដោយរៀបគម្រោងការនេះតែសម្លាអាក្រក់បែរជាធ្លាក់ទៅលើនាងវិញដោយយកថ្ពាល់មកដាក់លើជើងពៀនធ្វើជារង្វាន់ដើម្បីបន្ទន់ការស្រេកឃ្លានរបស់ច្រមុះថាផ្ដាំចាស់ឬក៏ នាងស្ដាប់សម្ដីយើងឲ្យច្បាស់រងងុំមុខដល់ឆ្មាំងឆ្មៃរបស់នាងគ្មាននៅក្នុងចិត្តរបស់យើងឡើយក្រពុកនាងកុំដេកជួលសពឲ្យសោះថាថ្ពររលើប្រលងគ្មាននៃរបស់នាងមានវាសនាបានច្រមុះសបិនយើងថើបនោះកូនយំរឿងអីអ្នកណាធ្វើឯងទុចិត្ត ហ្នឹងបែបត្រូវមាត់លបងគ្រូហើយមើលទៅអត់ទេលោកពងអញ្ចឹងមេត្តាម៉ែឯងស្ដីអស់ខ្ញុំមិនដឹងទេកុំចេះតែប្របាច់ប្រប៉ោចខុសរឿងនោះលោកបងណែឯងឆាប់ប្រាប់ពុកឯងទៅតើនរណាធ្វើអីឯងគឺមនុស្សដែលកូនសពនឹងណាអ្នកម៉ែ គេធ្វើអីកូន បានជាកូនស្អប់គេគេមិនបានមកធ្វើអីកូនទេតែគេហ៊ានមើងងាយគេទេដៀលគ្រួសារយើងអ្នកណាត្រង់ធំចាំនិយាយមកកូនមិនចង់ជម្រាបឲ្យលោកពុកដឹងទេព្រោះកូនដឹងថាបើលោកពុកជ្រាបលោកពុកពិតជាមិនព្រមលើកលែងទោសឲ្យឡើយ កូនទ្រាំលាក់ទឹកមិនបានព្រោះគេនិយាយធ្ងន់ធ្ងន់ពេកគេនិយាយស្អីខ្លះឆាប់ប្រាប់ពុកឯងភ្លាមទៅគេថាលោកពុកអ្នកម៉ែនឹងណាមានបានប៉ុណ្ណេះដោយសារលោកពុកអ្នកម៉ែទឹកខ្ចីបល់ប្រាក់គេយកមកធ្វើវិមានចង់ការប្រាក់ស៊ីញើសស៊ីឈាមគេសត្វតែលោកពុកអ្នកម៉ែនឹង មានតែសម្បកក្រៅឯខាងក្នុងវិញ ប្រហាំងធ្លុងដូចស្គរកូនគិតថាមិនចង់ជម្រាបលោកពុកដែរព្រោះខ្លាចមានរឿងតែដល់គិតគិតទៅមុននឹងក្រោយគុំតែមានរឿងដដែលអញ្ចឹងកូនជម្រាបលោកពុកឲ្យដឹងតែម្ដងទៅចុំចិត្តឡើងវាមិនមែន ឃើញនៅពេលនេះវាស័ក្តិសមនឹងឯងទទួលណាស់មែនទេបានបើឯងមិនសប្បាយចិត្តទេឯងមិនបាច់ឆ្លើយនៅពេលនេះក៏បានតែយើងមិនសុខចិត្តទេព្រោះជារឿងកិត្តិយសគ្រួសារអាកុំបាទលោកឯងត្រូវមើលនៅប្ររបស់ឯងបានដល់កូនណាបាទអ្នកប្រុសលាក់ធ្វើអីមិនក៏មិនប្រាប់លោកអ៊ំ ថានាងក្រពុំទៅអាពងចេញទៅក្រៅទៅបាទអងអូឯងនឹងហ៎តែត្រូវមនុស្សស្រីបំផាក់បានដល់ឋាននេះបើគេដឹងគ្រប់គ្នាតើឲ្យពុកនេះយកមុខទៅទូឯណាទៅតែកូនកូនស្រឡាញ់ស្រីនោះហ៎កូនស្រឡាញ់ដល់ថ្នាក់បាត់បង់ភាពក្លាហាននិងរឿងមមចឹងហ៎ យកជីវិតធ្វើជាលបែងនេះសើយបើជំនពីលឬក៏មិនត្រូវពុកមិនឲ្យឬខ្លួនទេតែបើជាមនុស្សស្រីបែបនេះពុកមិនចូលដៃឡើយគេបំបាក់មុខឯងនេះហើយបើពុកជាឯងវិញពុកដឹងថាត្រូវធ្វើយ៉ាងម៉េចហើយវាស្រីស្រនងមិនអងសង្ឃឹម មិនញញឹមឲ្យអចិនដាអាយជាអ្នកណាចាប់ខ្ញុំមកទីនេះធ្វើអីគឺអាប្រុសដែលឆ្កែនាងខាំនឹងណាសបាន់អាយចង់ធ្វើអីយើងកុំចោះមកចិត្តយើងប្រយ័ត្នណាក្រពុំនាងសាច់ទៅ ឲ្យដឹងថាការក្រុមនោះវានឹងរស់រួចដោយសារតែអប្រុសម្នាក់នេះពេលនាងនឹងដឹងថាគេឈ្មោះពងតកោរបស់នាងវានឹងក្រអូបច្រាស់ខ្ចល់ដើម្បីឲ្យសមការចាប់របស់យើងទេកុំចេះមកចិត្តខ្ញុំខ្ញុំសុំបងចេះខ្លាចដែរទុនភ្លុនណាមិនក៏មិនបើកថ្មងរបស់នាងទៀតទៅមិនក៏មិនក្លាហានឡើង ក្លាហានដោយការដែលនាងប្រើបរិវារនាងឲ្យទៅធ្វើបាបយើងនោះមនុស្សរបៀបនាងតើតើឃើញក្តាមមឈុះទើបដឹងថាសេចក្តីស្លាប់វាបានមកដល់ថ្ងៃនេះសបិនយើងនេះចង់ដឹងថាភាពឆ្មាំងឆ្មៃរបស់នាងវាមានរសជាតិប៉ុណ្ណាអ្នកប្រសបិនកុំធ្វើបាបខ្ញុំខ្ញុំសុំវ៉ ឲ្យយើងឈឺចាប់មួយប្រព្រឹត្តភ្នែកប៉ុណ្ណោះតែបើយើងសនការឈឺចាប់វិញនាងនឹងស្ពាយវបដិសារីអស់មួយជីវិតទីនេះមានតែនាងហើយនឹងយើងបើយើងចង់បានអ្វីត្រូវតែបាននាងនឹងគ្មានសល់អ្វីទៀតទេនាងសល់តែភាពអសោចតែប៉ុណ្ណោះនាងត្រឡប់ទៅវិញចុះយើងមិនកំសាក់ ដល់ថ្នាក់ចាប់បង្ខំស្រីទុនខ្សោយដូចជានាងទេតែប៉ុណ្ណេះចាត់ទុកថាយើង មានចិត្តធាស់ពេកទៅហើយរឿងយកនេះនាងចង់បកស្រាយប្រាប់គេឬក៏ប្តឹងដល់ណាក៏បានអ្នកដែលខាត់បងគឺនាងមិនមែនយើងនោះទេ របួសឈឺបន្តិចមែនតែវាមិនធន់ធ្ងរស្មើនឹងការឈឺចិត្តព្រោះឃើញមនុស្សគេមានប្រៀបជាងបងអូនមានពេលច្រើនសម្រាប់គេអង្គុយគៀកកាយផ្ដោះផ្ដងផ្អែមល្ហែមរវាងគ្នានឹងគ្នាទៅមកអូនមានពេលសម្លឹងកាយភ្នែកគេ តែអូនមិនដែលសម្លឹងកាយភ្នែកបង អូនសម្លឹងឃើញបងតែក្នុងផ្លូវអាក្រក់ អ្វីអ្វីទាំងអស់នោះហើយដែលធ្វើឲ្យចិត្តបងច្រណែនហើយបងគិតក្នុងចិត្តថាបើមានសិលអីសីណា ធ្វើឲ្យម្រាមដៃបងទឹកបាននោះ បងនឹងចង្អុលមនុស្សប្រុសទាំងអស់ដែលលួចស្រឡាញ់អូនឲ្យរលាយខ្លួនចាស់ពីលោកនេះភ្លាមពីរោះគួរឲ្យចង់ស្ដាប់នេះគឺជាភាសាបេះដូង ឬជាភាសាបញ្ចេះបញ្ចា លើកដំបងបងអស់ហើយដែលអូនបានស្ដាប់នឹងជួបផ្ទាល់ចំពោះពាក្យពេចន៍ទន់ភ្លន់និងការបបោះអង្អែលដែលមានរសជាតិច្រកទ្វារបេះដូងសម្រាប់បងមានយូរហើយតែបងធ្វើប្រងើយបងមិនផ្ដល់ភាពកក់ក្ដៅដល់ផ្លូវចិត្តអូនមកពីហេតុអីទេព្រោះខ្ញុំស្អប់នាងកូនស្អប់អ្នកណាកូនស្អប់ស្រីដែលកូនស្អប់ ស្អប់ស្អប់ស្អប់ខ្ញុំអាក្រក់ណាស់តែបានជាគេធ្វើដល់ថ្នាក់នេះបើគេស្អប់ខ្ញុំម្លឹងម្លឹងហេតុអីក៏គេមិនបំផ្លាញខ្ញុំខ្ញុំគ្មានតម្លៃចំពោះគេតែខ្ញុំនៅមានតម្លៃទាំងអស់ចំពោះអ្វីដែលហៅថា ភាពជាស្រីកំងតែនាងសំណាងហាយក្រពំនាងចេះមានរាសីខ្ពស់កំអីភាពឆ្មាស់ឆ្មៃរបស់នាងត្រូវអស់នៃបាត់ទៅហើយ ចុះជឿចុះស្នេហ៍ជឿចុះជឿចុះស្នេហ៍ ស៊ូសូនក្បែរ លោករៀមសំសងសងស្លាប់មករួមទេសម័យអូនក៏ស្មោះស្ម័គ្រនឹងថ្លៃរយប់ថ្ងៃអត់បាយដែរគឺនិស័យបងស្នា ពីលោកគ្រូទូមានមិនបានដិតដល់បានជាមានរឿងដូចនេះលោកបងដឹងទេ តាំងពីកូនខ្ញុំនៅតូចសំបីតែសម័យមួយក៏វាកាត់មិនបានផង រហូតដល់ធំប៉ុណ្ណេះមួយរំពាត់ក៏មិនដែរត្រូវលោកបងជួយមើលចុះកូនខ្ញុំត្រូវអាពូអ្នកលេងវាវាយពុកមុខពុកមាត់មានរឿងចឹងផងតើឲ្យខ្ញុំសង្ឃឹមត្រង់ណា សាលាទេសាប្រមុខទាំងមូលមានត្រាតាំងពីព្រះមហាក្សត្រដោយមានលបងជាអ្នកទទួលខុសត្រូវ